មែនបាទហេតុអ្វីបានព័ត៌មានចោទថា Greenwood នេះបានជាប់ឈ្មោះជាមួយនឹងអ៊ុយ21របស់ Manchester United បាទអញ្ចឹងជម្រាបជូនប្រិមិត្តកុំឲ្យអស់ចម្ងល់បាទឲ្យអស់ចម្ងល់បែបកុំឲ្យអស់ចម្ងល់ទេបាទឲ្យអស់ចម្ងល់សម្រាប់ Mason Greenwood មកដល់ពេលនេះនៅតែបន្តនៅក្រៅឃុំប៉ុន្តែស្ថិតនៅក្នុងការស៊ើបអង្កេតមិនទាន់បានឡើងតុលាការនៅឡើយទេអញ្ចឹងសម្រាប់រឿងរ៉ាវក្តីរបស់ Mason Greenwood គឺនៅមិនទាន់បញ្ចប់នៅឡើយទេ Mason Greenwood មិនអាចមានឈ្មោះដោយសារតែ Manchester United ដកចេញពីឈុតធំឥឡូវនេះសម្រាប់ឈុតតូចអ៊ុយ21មានឈ្មោះសម្រាប់ Mason Greenwood តែ សម្រាប់ Manchester United បានចេញសេចក្តីបញ្ជាក់មកវិញថា សម្រាប់ Mason Greenwood គឺនៅតែបន្តជាបុគ្គលិកឬក៏ជាកីឡាកររបស់ Manchester United អញ្ចឹងបញ្ជីឈ្មោះគឺនៅតែមានបាទបញ្ជីឈ្មោះគឺនៅតែមានប៉ុន្តែការដាក់លេខនោះគឺមិនទេ ដរាបណា Greenwood នេះដោះស្រាយជាមួយនឹងបញ្ហាក្តីក្តាំងរបស់គាត់បញ្ចប់សិនរឿងរ៉ាវក្តីក្តាំងរបស់ Greenwood នេះគឺកាន់តែធ្ងន់ធ្ងរដោយសារតែហេតុអីគេបានរកឃើញរូបផោះតាងគឺមានច្រើនមែនតើសំបីតែអាចសម្លេងរបស់គាត់គំរាមទៅកាន់មិត្តស្រីរបស់គាត់បាទក៏មានដែរបាទសំបីតែផោះតាងដែលមិត្តស្រីរបស់គាត់នឹងគឺត្រូវបានវាយដំ បាទរបួសស្នាមនោះក៏មានដែរអញ្ចឹងគាត់ស្ថិតនៅក្នុង3បាទ3ក្តីនៃការចោទប្រកាន់ បាទដល់នោះផងដែរគឺចោតប្រកាន់ពីបទរំលោភប្រើប្រាស់អំពើហិង្សាក៏ដូចជាគំរាមសម្លាប់បាទអញ្ចឹងប្រសិនបើគេបាទការកាត់ក្តីទៅមើលឃើញថាគាត់ពិតជាបានប្រព្រឹត្តមែននោះ Mason Greenwood មិនតិចជាង10ឆ្នាំទេនៅក្នុងការជាប់ពន្ធនាគារបាទមិនតិចជាង10ឆ្នាំទេបាទមិនស្រួលហ្នឹង20ឆ្នាំជាងបាទព្រោះថាបទមួយធំបំផុតនៅក្នុងបទទាំងអស់ហ្នឹងគឺបាទគំរាមសម្លាប់បាទហើយការប្រើប្រាស់អំពើហិង្សាទៀត ហើយបូកជាមួយនឹងរំលោភនោះបាទអញ្ចឹងមានន័យថាអាចច្រើនណាសម្រាប់ Mason Greenwood បាទអញ្ចឹង វាជារឿងធម្មតាទេបាទអញ្ចឹងជម្រាបជូនប្រិមិត្តណាវាជារឿងធម្មតាទេដែល Greenwood មានឈ្មោះសម្រាប់អ៊ុយ21ក៏ព្រោះតែ បច្ចុប្បន្ននេះ Greenwood គឺនៅតែបន្តជា បាទបុគ្គលិកឬក៏ជាកីឡាកររបស់ Manchester United Manchester United មិនបាន បញ្ចប់កងត្រារបស់គាត់នោះទេ បាទហើយសម្រាប់បច្ចុប្បន្ននេះគឺ Manchester United នៅតែបន្តបើកប្រាក់ខែឲ្យទៅកាន់ Greenwood ជារៀងរាល់ខែ ជាធម្មតាអញ្ចឹងមានន័យថាទោះបី Greenwood នៅតែផ្ទះហាត់បាល់តែត្រូវបានស៊ើបអង្កេតតាមដានដោយប៉ូលីសក៏ពិតមែនប៉ុន្តែ Man U នៅតែបន្តបើកលុយឲ្យទៅកាន់ Mason Greenwood ដដែលបាទបាទតាក់ទងជាមួយនឹង PSG Real Madrid Real Madrid យំវិញគេល្អអាបាទ2ទល់នឹង0បាទក្នុងនោះផងដែរអវត្តមានការីមប៊ិនសាម៉ាមែន បាទប៉ុន្តែនៅតែអាចរកគ្រាប់បាល់បានជាពិសេសគឺគ្រាប់បាល់ដ៏ល្អរបស់ Valverde បាទអញ្ចឹងប្រិមិត្តឃើញហើយសម្រាប់ Real Madrid នៅក្នុងឆ្នាំថ្មីនេះគឺល្អមែនតើបាទហើយឃើញ ថាកីឡាករដែលយើងមានឃើញថាលេចធ្លោនោះគឺមាន Shu Armani អីចឹងទៅបាទកាម៉ាវិងកាបាទបើទោះជាតូនីគ្រូអត់ចូលក៏លើតំបន់បំរើរបស់គាត់មានអ្នកជំនួសបាទមានអ្នកជំនួសហើយអញ្ចឹងនៅសល់តែអ្នកជំនួសតូនីគ្រូម្នាក់ទៀតអស់ហើយបាទឥឡូវគេមាន Shu Armani ហើយជាមួយនឹងកាម៉ាវិងកា អញ្ចឹងមានន័យថានៅសល់តំបន់បំរើរបស់គាត់នៅសល់តែម្នាក់ទៀតទេបាទអាចនឹងចំនួនតំណែងលូកាម៉ូឌ្រីចនិងតូនីគ្រូសបានណាបាទអញ្ចឹងដោយសារតែអវត្តមានដោយសារតែការ ចាក់ចេញរបស់កាស៊ីមេរ៉ូអញ្ចឹងធ្វើឲ្យបាត់ម្នាក់បាទបាត់ម្នាក់ប៉ុន្តែគេនៅសល់2នាក់ទៀតស៊ូអាមេនីហើយជាមួយនឹងកាម៉ាវីងកាបាទឥឡូវនេះយប់មិញដូចជាអត់មានតូនីគ្រូសទេដាក់កាម៉ាវីងកានិងបាទស៊ូអាមេនីបាទអញ្ចឹងសម្រាប់រៀលម៉ាឌ្រីតគេនៅតែបន្តល្អបាទរ៉ូទ្រីហ្គោល្អ verb day គេល្អបាទ Vinicius ចេះល្អល្អបាទហើយនៅ ការត្រឡប់មកវិញរបស់ Karim Benzema ទៀតកាន់តែល្អទៀតបាទហើយបើសិនជាយើងនិយាយពីតំបន់ការពារគាត់ឥឡូវបាទតាំងពីមាន Rodrigo មកចាប់ផ្ដើមរឹតតែមាំទាំទៀតអញ្ចឹងមានន័យថាកីឡាកររបស់ Real Madrid បច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងសភាពមួយដែលល្អតែទោះបីយ៉ាងណាក៏ដោយប្រិមិត្តបាល់ទាត់គឺវាមានភាពប្រែប្រួល បាទអញ្ចឹងឧទាហរណ៍ថាគាត់លេងបានពាក់កណ្ដាលរដូវកាល Vinicius ចាប់ផ្ដើមមានបញ្ហារបួសប្រសិនបើ Vinicius របួស អ្វីគ្រប់បែបយ៉ាងរបស់ Real Madrid នឹងត្រូវកាត់បន្ថយប្រមាណជា30%បាទអញ្ចឹងបើសិននៅក្នុងតំបន់បម្រើមានបញ្ហាទៀតនោះមានន័យថា Real Madrid នឹងតឹងទ្រូងបន្តិចបាទនឹងតឹងទ្រូងបន្តិចនៅក្នុងការប្រកួតជាមួយក្រុមដទៃតែដូចខ្ញុំជម្រាបជូនប្រិយមិត្តអញ្ចឹងថាបើសិនជាស្ថិតនៅក្នុងកីឡាករដែលស្ថិតនៅអេគីបនេះបាទក្រុមប្រពន្ធនេះមិនមានបញ្ហាអ្វីទាំងអស់ រៀលម៉ាឌ្រីតគឺជាគូប្រកួតប្រជែង UEFA Champions League រដូវកាលថ្មីនេះទៀតហើយគឺជាគូប្រកួតប្រជែងដ៏តឹងរឹងបំផុតសម្រាប់ក្រុមដទៃទៀតបាទបាទអ្វីដែលយើងបានឃើញឃើញហើយបាទបាសេឡូណាបានចាញ់ទៅលើបាយឺនមូនិចក្នុងលទ្ធផល2ទល់នឹង0អញ្ចឹងអាចបកស្រាយវិញបាន ថាបាសេឡូណានៅមិនទាន់មានភាពល្អគ្រប់គ្រាន់ទេអញ្ចឹងនៅសល់បាទនៅ បន្តជាមួយនឹងការប្រឹងប្រែងបន្ថែមទៀតក្នុងនោះផងដែរការប្រកួតយប់មិញប៉ារីសបាទសម្រាប់ប៉ារីសបាទ គឺបាទមានរឿងអស់សំណើចមួយសម្រាប់ណេម៉ាបាទសម្រាប់ណេម៉ាបន្ទាប់ពីអបអបាទការរកគ្រាប់បាល់ទី3របស់គាត់គាត់អបអដោយប្រើដៃលាបាល់សងខាងបាទជាមួយនឹងក្បាលទៅបាទហើយលៀនដាត បាទនេះគឺ style អបអរបស់គាត់បើធំតែសុទ្ធចូលមកគ្រាប់អបអភ្លាមអាញាកដាលើកាត់លឿងឲ្យមួយផ្លែតបាទគ្រាន់តែអបអបែបអញ្ចឹងអាញាកដាឲ្យកាត់លឿងបាទឃើញ ថាបន្ទាប់ពីការឲ្យកាត់លឿងទៅ បាទសម្រាប់ណេម៉ាគឺមិនពេញចិត្តជាមួយនឹងអាញាកដានោះទេ ក៏គាត់លើកឡើងថាតើការអបអររបស់កីឡាករវាខុសដែរឬទេបាទតើការអបអររបស់គាត់នេះវាប៉ះពាល់អ្វីគេខ្លះបាទអញ្ចឹងគួរតែផ្ដល់ក្តីគោរពដល់កីឡាករផងបើសិនជាកីឡាករសុទ្ធបញ្ចូលទីឲ្យអបអរអត់អបបានអបអរតើវាមានអ្វីដែលជាភាពសប្បាយរីករាយដែរឬទេបាទអញ្ចឹងការប្រកួតបាល់ទាត់បើមិនសិនជាមានកីឡាករសុទ្ធចូលឲ្យមិនអាចអបអរបានតើវាមានអ្វីដែលជាបាល់ទាត់ទៀតដែរឬទេបាទ អញ្ចឹងបន្ទាប់ពីការទទួលបានការលឿងក៏ពិតមែនប៉ុន្តែអាញាកណ្ដាលបាទដែលផ្ដល់ការលឿងឲ្យទៅកាន់ណេម៉ានោះបាន ធ្វើការសុំទោសទៅកាន់ណេម៉ាតែទោះបីយ៉ាងណាក៏ដោយណេម៉ានៅនិយាយបន្តទៀតថាខ្ញុំទទួលយកការសុំទោសប៉ុន្តែការលឿងគឺបានទទួលបាត់ទៅហើយបាទមានន័យថាឈ្មោះរបស់ណេម៉ាបានទទួលបានការលឿងមួយបាត់ហើយបាទអញ្ចឹងបើការលឿង3ប្រិមត្តដឹងស្រាប់ហើយគឺត្រូវពិន័យមួយប្រកួតបាទអញ្ចឹងវារឿងហ្នឹង បាទអញ្ចឹងសម្រាប់ប៉ារីយូមិញគឺនៅតែបន្តភាពល្អតំបន់ប្រយុទ្ធជួមុខទាំង3ចែកគ្នាម្នាក់មួយគ្រាប់លីអូណែលមេស៊ីមួយគ្រាប់ហេលេនអឹមបាប៉េមួយគ្រាប់ណេម៉ាមួយគ្រាប់បាទសម្រាប់បាទលីអូណែលមេស៊ីបាទសម្រាប់លីអូណែលមេស៊ីបានវ៉ាដាច់កំណត់ត្រារបស់គ្រីស្ទីណូរ៉ូណដូហើយដោយគ្រីស្ទីណូរ៉ូណដូអាចសុទ្ធបញ្ចូលទី38ក្រុមផ្សេងគ្នានៅក្នុងការប្រកួតបាទ UEFA Champions League បាទតែបាទសម្រាប់ លីអូណែលមេស៊ីយប់នេះយប់មិញនេះដោយសុទ្ធមួយគ្រាប់ទៅលើម៉ាកាប៊ីហៃហ្វាលីអូណែលមេស៊ីបានក្លាយទៅជាកីឡាករនាំមុខទៅលើគ្រីស្ទីណូរ៉ូណូវិញដោយអាចសុទ្ធបញ្ចូលទីក្រុម39ផ្សេងគ្នា បាទនៅ ក្នុងយូហ្វាឆាំពីលីកបាទអញ្ចឹងមានន័យថាសម្រាប់ បាទគ្រីស្ទីណូរ៉ូណដូយប់មិញនេះគឺមានផលលំបាកហើយបាទសម្រាប់គាត់ប្រទេសសាអត់បានលេង UEFA Champions League ហើយលីអូណែលមេស៊ីបានវ៉ាដាច់មួយមួយបាទមួយក្រុមហើយបាទវ៉ាដាច់មួយក្រុមហើយ បាទអញ្ចឹងជំរាបជូនប្រិមតម្ដងទៀតណាសម្រាប់លីអូណែលមេស៊ីបានវ៉ាទៅមុខទៅមុនគ្រីស្ទីណូរ៉ូណាល់ដូ ដោយរកគ្រាប់បាល់ក្រុមផ្សេងផ្សេងក្រុមផ្សេងគ្នាបាទគេយល់អាចរកគ្រាប់បាល់សម្រាប់ក្រុមផ្សេងផ្សេងគ្នាបូកទៅគឺ39ក្រុមហើយគណៈពេលដែលគ្រីស្ទីណូរ៉ូណាល់ដូទើបឲ្យបាន38ទេ បាទពីមុនមកស្មើគ្នាណាបាទអញ្ចឹងក៏ចូលរួមសោកស្ដាយសម្រាប់បាទ fan របស់ Cristiano Ronaldo ផង បាទតែយើងធ្វើមិនខ្មិច បាទធ្វើម៉េចបើទាត់ គឺវាអញ្ចឹងឯងពិភពលោកនឹងនេះគឺគ្មានអ្វី ជាអនត្តាទេ វាអ្វីជាបាទគេហៅថាមានអ្វីជាអមតៈទេបាទគ្មានអ្វីជាអមតៈទេបាទបាទ Haaland អាចជួយឲ្យ Man City លើកពាន UCL បានអត់រឿងរ៉ាវនេះបាទរឿងរ៉ាវនេះបាទរ៉ូណូ37មេស៊ី38និយាយ38 39អីបាទឆៃមើលម្ដងទៀតមើលយ៉ា បាទយ៉ាឆែកមើលម្ដងទៀតមើលគេលោខ្ញុំនិយាយខុសបាទបាទឆែកមើលម្ដងទៀតមើលបាទខ្ញុំខុសក៏ខ្ញុំទទួលស្គាល់ខុសដែរប្រិមិត្តកំភៃបាទបាទហាឡែនរឿងរ៉ាវរបស់ហាឡែនបាទរឿងរ៉ាវរបស់ហាឡែនប្រិមិត្តដូចខ្ញុំនិយាយដដែលដដែលចឹងថាអ្វីដែលការសម្ដែងអ្វីដែលការប្រព្រឹត្តរបស់កីឡាករនៅលើទីលានវាគឺជារឿងមួយដ៏ចាំបាច់បំផុត Haaland អាចជួយឲ្យ Manchester City លើក UEFA Champions League បានដែរឬទេ គឺវាអាស្រ័យទៅលើ Haaland ខ្លួនឯងតើគាត់ព្យាយាមប្រព័ន្ធណា ខ្លះសម្រាប់ Manchester City តើគាត់មាន ប្រស្រ័យតាក់ទងល្អជាមួយនិមិត្តរួមក្រុមដែរឬទេឧទាហរណ៍ថាគាត់រកគ្រាប់បាល់បានច្រើនប៉ុន្តែមិត្តរួមក្រុមរបស់គាត់មិនត្រូវគ្នាជាមួយគាត់អញ្ចឹងសួរថាតើ Haaland អាចជួយ Manchester City បានដែរឬទេដូចជាមិនទេ តាមតាមអ្វីដែលសារព័ត៌មានបានបញ្ជាក់ថា សម្រាប់ Erling Haaland បន្ទាប់ពីចាក់ចេញពី Dortmund Dortmund បានលើកឡើងថាកីឡាកររបស់គាត់នៅពេលក្រុមរបស់គាត់នៅពេលដែលមាន Haaland មានតែ Haaland ទេដែលរកគ្រាប់ប៉ុន្តែនៅពេលដែល Haaland ចេញកីឡាករអាចរកបានផ្សេងផ្សេងគ្នាជាច្រើនគ្រាប់ម្នាក់នេះមួយគ្រាប់ម្នាក់នោះមួយគ្រាប់ម្នាក់នេះមួយគ្រាប់ហើយភាពបាទបញ្ហាមួយទៀតតាក់ទងជាមួយនឹងភាពជាតួឯកបាទភាពជាតួឯករឿងរ៉ាវនេះគឺជាភាពជាតួឯក ប្រសិនមកគាត់រកគ្រាប់បាល់បានច្រើនច្រើនច្រើនច្រើនច្រើនគាត់ចាប់ផ្ដើមមានមោទនភាព មានមោទនភាពគាត់ចាប់ផ្ដើមបញ្ជាទៅកាន់មិត្តរួមក្រុមគាត់ចាប់ផ្ដើមបញ្ជាទៅកាន់មិត្តរួមក្រុមមិត្តរួមក្រុមគឺចាប់ផ្ដើមមានភាពមិនសប្បាយចិត្តមិនសប្បាយចិត្តធ្វើឲ្យល្អកកល្អកកធ្វើឲ្យលេងមិនត្រូវគ្នាលេងមិនត្រូវគ្នាបណ្ដាឲ្យចាញ់ចាញ់បណ្ដាឲ្យអត់ពៀនបាទអញ្ចឹងវាអាស្រ័យទៅលើអតចរិតរបស់កីឡាករដែរបាទគាត់ឥឡូវគាត់ល្អអីការបញ្ចប់ទីរបស់គាត់ភាកច្រើនគឺគាត់ធ្វើបានល្អ 10ចូល8បាទពិតជាត្រឹមត្រូវ10ចូល8ប៉ុន្តែ បញ្ហាធំអាកប្បកិរិយាគាត់ជាមួយមិត្តរួមក្រុមអាកប្បកិរិយាគាត់សម្រាប់អ្នកគ្រប់គ្រងចូលបើអាកប្បកិរិយាគាត់មិនល្អសួរថាតើអាចធ្វើទៅបានរួចទេបាទហ្នឹងរឿងហ្នឹងវាកើតឡើងវាអញ្ចឹងបាទអញ្ចឹងខ្ញុំបានជម្រាបជូនប្រិមិត្តបែបអញ្ចឹងមិនមែនថាអីទេបាទបើសិនជាហាក់ឡែននេះគាត់មាន ប្រស័យតាក់ទងល្អជាមួយនឹងមិត្តរួមក្រុមទី1ទី2គាត់ត្រូវផ្ដល់តម្លៃ ទៅអ្នកដែលមានអាយុច្រើនជាងគាត់មានភាព ចាស់ទុំជាងគាត់ព្រោះមួយក្រុមនេះបាទមួយក្រុមរបស់ Manchester City អាយុច្រើនជាងគាត់ច្រើនណាស់បាទអញ្ចឹងអ្នកដែលបោះបាល់ឲ្យគាត់គឺមាន De Bruyne Silva ណា Gundogan សិតតែអ្នកអាយុច្រើនជាងគាត់គាត់ត្រូវតែមានការគោរពទៅកាន់អ្នកដែលជាសិស្សច្បង តែប្រសិនបើគាត់រកគ្រាប់បាល់ហើយក្រអឺតកតោមបញ្ជាទៅកាន់គេអ្នកចាស់ជាងនឹងខុសហើយ រឿងរ៉ាវវាចាប់ផ្ដើមកលុកកឆាវាអាចនឹងយ៉ាប់យើងជាងមុនទៅទៀតបាទអញ្ចឹងកន្លែងចំណុចនេះបាទដូចខ្ញុំនិយាយជូនប្រិមត្តអញ្ចឹងមិនមែន Heartland គាត់មកដឹងតែ Manchester City លើកពៀនទេឥឡូវល្អហើយពិតជាល្អអញ្ចឹងអាស្រ័យលើគាត់ដែរបើសិនជាគាត់បានផ្ដល់នៅក្តីគោរពទៅកាន់មិត្តរួមក្រុមរបស់គាត់ ជាពិសេសបាទអ្នកដែលនៅក្នុងក្រុមនេះជាពិសេសបំផុតគឺ De Bruyne ប្រសិនបើគាត់ផ្ដល់ករីគោរពដល់ដឺប្រុយបានច្រើនប្រពន្ធណាខ្ញុំជឿជាក់ថាហាឡែនេះនឹងអាចភ្លឺបាទនៅពេលនោះតែប្រសិនបើគាត់ ធ្វើឲ្យខ្លួនឯងនេះខ្លាចជាតួឯងយប់មិញទៅរៀងតួឯងទេបាទយប់មិញរៀងតួឯងទេឆ្លើយតបជាមួយនឹងបទសម្ភាសចាប់ដើមតួឯងខ្លះខ្លះបាទការបញ្ចេញពាក្យសម្ដីមួយចំនួនធ្វើឲ្យប៉ះពាល់ណាបាទប៉ះពាល់ទាំងអារម្មណ៍របស់អ្នកទាំត្រប៉ះពាល់ទាំងអារម្មណ៍អ្នកមើលបាល់ទាត់ ប៉ះពាល់ដល់អារម្មណ៍មិត្តរួមក្រុមទៀតបាទមើលអញ្ចឹងការបញ្ចេញ សម្ដីប៉ះពេលខ្លះភាពអួតអាង មិនអាចនាំមកនៅ ភាពល្អប្រសើរនោះទេបាទ